អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការដូរនៅ item ISO ជាទូទៅអឺបើសិនជា channel YouTube ខ្ញុំណាហ្នឹងហើយប្រហែលជាមិនមានវីដេអូតាក់ទងទៅនឹងការដូរ item ISO ទេប៉ុន្តែដោយសារពេលបច្ចុប្បន្ននៅកោអដងនេះ TG រៀងធ្លាក់ថ្លៃអញ្ចឹងពី player មួយមួយគាត់បខំក្នុងការធ្វើបាគូ ISO ហ្នឹងហើយហើយបាគូ ISO អ្នកទាំងហេតុដឹងហើយវាមានតម្លៃថ្លៃហើយវាពាក់ទៅក៏ steel ដែរហើយបើមានឱកាសខ្ញុំក៏ចង់ធ្វើឲ្យ EZ ខ្ញុំដែរ ប៉ុន្តែឥឡូវវាអត់ទាន់ធ្លាក់ថ្លៃខ្លាំងមែនទេទេតម្លៃវានៅគួរសមហ្នឹងហើយអូខេអញ្ចឹងដើម្បីធ្វើការដូរនៅ item ISO បានអ្នកទាំងអស់គ្នាត្រូវមាន TG នេះគឺជា TG អញ្ចឹងយើងមកធ្វើការដូរគឺយើងដូរមក item ISO មកគ្រាប់យើងត្រូវការចំណាយអស់5 TG ណាអញ្ចឹងអូខេយើងជួបមួយ NPC នេះ NPC នេះគឺជា NPC ដែលយើងចូលលៀងសានអ្នកទាំងអស់គ្នាអញ្ចឹង NPC នេះវាមាននៅ3ក្រុងមាននៅ QZ មាននៅបៃជីង ហើយនឹង CD ណាអូខេចុចវាមកបន្តមកទៀតយកកន្លែង1ទី2ទី3ទី4ទី5អញ្ចឹងអាវុធ lie to chang the reward from the body ខ្ញុំមិនដឹងថាអានខុសត្រូវទេណាបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវចូលដូរយកនេះ3គ្រាប់នឹង3គ្រាប់ស្មើនឹង3 TG អស្មើនឹង3 ISO ហ្នឹងហើយតែដោយសារ hero មានដៃបើអត់មានដៃទេយើងដូរ14គ្រាប់ហ្នឹងហើយអញ្ចឹងយើងដូរមក1 2 3អូខេអញ្ចឹងវា3គ្រាប់ណាហើយបន្តមកទៀតគឺយើងនេះយើងអឺយើងត្រូវដូរ return តែម្ចាស់បានប្រាប់ថាគួរដូរមិនដូរតែខ្ញុំដូរហ្មងទៅនឹង return ត្រូវការ3គ្រាប់ដែរ1 2 3អូខេប៉ុណ្្នឹងមកបានហើយណាអញ្ចឹងយើងតើមើលបងប្អូនទៀតតោះបានប៉ុណ្្នឹងហើយហើយយើងនឹងត្រឡប់ទៅកន្លែងនេះខ្ញុំមើល hero មួយសិន អឺយើងទៅសៀងយ៉ាងកន្លែងតាបុក item ហ្នឹងដើម្បីធ្វើការដូរនៅ item ISO ចូលទៅសង្ស័យ DC ទេចូលទៅក្រុងនោះហ្នឹងហើយបើជាទូទៅឆ្លងក្រុងតែងតែ DC អូខេអត់ជាបញ្ហាតោះទៅបានរៀង server ដល់កហ្នឹងប៉ុន្តែมันជាបញ្ហាទេដោយសារយើងអាចចូលលេងបានអញ្ចឹងណា អូខេយើងមកដល់ក្រុងនេះហើយយើងជួបជាមួយ NPC មួយនេះ NPC មួយនេះប៉ុន្តែខ្ញុំសុំមើលសិនខ្ញុំមិនទាន់ដឹងថាគាត់ធ្វើបាគូប្រភេទណាទេអូខេឥឡូវយើងមើលតើ item គាត់គឺឥឡូវសេះសេះគូអញ្ចឹងយើងដូរសេះ2គ្រាប់គូមួយគ្រាប់ទៅអញ្ចឹងជួបជាមួយនឹង NPC ក្បែរកន្លែងតាបុក item នេះអឺអ្នកទាំងអស់គ្នាយកពាក្យថា about insurrect valor file file អីគេខ្ញុំអានដាច់ដែរនឹងហើយ equipment អញ្ចឹងលេខទី3បន្តមកទៀតយើងយកពាក្យថាអាទី3នេះ soul of អីស្អីគេនេះខ្ញុំអានដាច់ដែរយកទី3មកហ្នឹងហើយនេះអញ្ចឹងមានក្បាលអាវខោអាវុធឃើញទេអញ្ចឹងទីមួយយើងដូរយកក្បាលមកអ្នកនរនេះវានឹងសួរយើង ថាតើយើងយក19ឬ20អញ្ចឹងយើងយក19ណាអឺ19មួយចាំចាប់ខ្ញុំបញ្យល់ប្រាប់តិចអញ្ចឹងមួយទៀត អានេះយើងយក19ដែរណាខោបានយើងយក20ណាហ្នឹងហើយនេះខោនេះយក20តោះអញ្ចឹងខ្ញុំដូរបានហើយនេះអញ្ចឹងក្បាល19អាវ19ខោ20ជាទូទៅអាចធីម ISO បើសិនជាកណីវា number 119ទេបើអ្នកទាំងអស់គ្នាចង់អាប់ B20 ក៏មិនជាបញ្ហាដែរណាអ្នកទាំងអស់គ្នាអាចទៅមើល channel YouTube ខ្ញុំបានណារបៀបតម្លើងនិងតម្លាក់បានវា មានតែអាចធីមអ៊ីសូទេដែលយើងអាចធ្វើការតម្លាក់អត់តម្លើងឬក៏តម្លាក់ number ផងវាបានណា119ទៅ120 119ទៅ118ណាគឺយើងធ្លាក់តម្លើងបានតាមចិត្តប៉ុន្តែបើសិនជាកណី i team ដាក់ stone គឺអត់អាចបានទេបានតែធ្លាក់ទេវាអត់អាចឡើងមកវិញអញ្ចឹងណាអូខេតោះឥឡូវយើងធ្វើការដាក់ return ចូលកន្លែងនេះទី3ដាក់ក្បាលផ្លាច់មកគ្រាប់ ខេចឹងដោះ fail វិញដាក់អាវពីណាធំទៀតដាក់ខោអូខេអញ្ចឹងវាបានអាក្បាលខោណាអឺយើងបានប្រព័ន្ធនឹងហើយយើងអាចធ្វើការបូកនៅ item បានហើយជាទូទៅអឺបូក item ខ្ញុំមិនរី comment ថាអូខេប្រើកម្មវិធីទេតែបណ្ឌិតទាំងអស់នេះជើងអង្គុយចុចប្រើកម្មវិធីបានប៉ុន្តែទោះបីជាប្រើកម្មវិធីយ៉ាងណាក៏ដោយ ក្នុងការបោកហ្នឹងគឺវា random ទេ គឺវា random ទេអញ្ចឹង hero នេះមាន goal ស្រាប់ទាញ goal ចេញមកណាហើយយើងយក start អូខេយើងយក start ចេញពីដុំដាក់អត់ដូចជាមិនអស់ទេហើយអត់អស់ទេណា iron យើងប្រើខ្ទង់ប្រហែលជា300ចុះហើយត្រូវការដកដៃចេញមួយសិនដោយសារដៃនេះបង7ស្រាប់ហ្នឹងហើយយើងដកវាចេញមក hero នេះវាពេញពេកអ្នកនរហ្នឹងហើយ អញ្ចឹងខ្ញុំបូកខ្ញុំប្រើកម្មវិធី WPE អ WPE ខ្ញុំប្រើ Sinoto ហ្នឹងហើយអូខេបែបនេះអញ្ចឹងខ្ញុំបូកយកតែ7ទេយើង select វាយក7មកអញ្ចឹង indirect មាន3អញ្ចឹង add វាទាំង3ចូលមកនេះ1 2 3អញ្ចឹងយើងធ្វើការ save នេះហើយចំពោះ function auto book នេះខ្ញុំបញ្ជាក់តិចណាអ្នកទាំងអស់នេះគឺយើងត្រូវការទិញវា ទិញ license វាយកមកប្រើបានបូកកើតណា ខ្ញុំមានវីដេអូចាស់ចាស់ខ្ញុំនិយាយតាក់ទងនឹងអានឹងដែរប៉ុន្តែខ្លះលោកអ្នកទាំងអស់នេះអត់ដឹងណាហ្នឹងហើយចាំបានខ្ញុំចង់បញ្ជាក់ប្រាប់ទៀតកុំឲ្យឆាត់មកសួរខ្ញុំថាអូខេមិនក៏ប្រើនឹងអត់កើតហ្នឹងហើយអញ្ចឹងយើងយើងអត់ចាំបាច់ជួប NPC ទេអញ្ចឹងយើងដាក់បូកប៉ុណ្្នឹងយើងទុកចោលអ្នកទាំងអស់នេះរហូតដល់វាបាន7តែយើងមកមើលវាវិញជាទូទៅអាពួកអាកម្មវិធីអស់នេះបូកស្រួលយើងនិយាយថាម៉ាត់បូកស្រួលប៉ុន្តែវាអត់លឿនដូច WPE ទេបាទបើអ្នកទាំងអស់នេះបូកយក5 10ហ្មងប្រើ WPE ទៅលឿនដូចអាមិនចឹងនឹងលឿនដូចអាមិនចឹង ខ្ញុំរីកមិនឲ្យប្រើពួកហ្នឹងជាងល្អជាងប្រើ Sinoto ណាឃើញទេនេះបតាតាមអាន7 1ទេវាស៊ីសងលើ lucky អត់ទេឃើញវា random ទេ random ដូចខ្ញុំប្រាប់ចឹងជួនកាលក៏បានជួនកាលក៏អត់ចឹងទៅប៉ុន្តែជាទូទៅបើយើងខ្ជិលអង្គុយបោកប្រើហ្នឹងទៅវាស្រួលណាដូចជា server ដល់ហើយអឺតាមពិតបើយើងបោកយើងទៅបោកនៅប៉ៃជីងល្អដោយសារប៉ៃជីងវាអត់សូវ rule back ហ្នឹងហើយបើខ្ញុំធ្លាប់បោកនៅនេះបាន5 10 rule back ខ្ញុំទៅក្រោយវិញបោកសាទៀតម៉ែហើយធ្ងន់ក ចឹងខ្ញុំសំហោះទៅខាងក្រុងនេះវិញហើយចកទៅទេតិចទៀតសង្ស័យហ៎សុំទៅបេជីងហើយអត់ការទេអូខេយើងមកបូកនៅនឹងវិញណាបេជីង server រៀងល្អដូចខ្ញុំចៃចឹងឃើញនេះអូខេអ្នកទាំងអស់នេះអញ្ចឹងចំពោះវីដេអូខ្ញុំអាចធ្វើបានប៉ុណ្្នឹងណានេះគឺជារបៀបនៃការដូរ ISO អញ្ចឹងបើសិនជាករណីអ្នកទាំងអស់នេះមានចម្ងល់អី អាចឆាតមកសួរខ្ញុំបានហើយពលមានមួយចំនួនធំអាចឆាតទៅសួរ page GM ខ្លួនឯងទៅព្រោះគាត់ជាអ្នក manage server នឹងឲ្យខ្ញុំគ្រាន់តែជាអ្នក viewer ទេអូខេអរគុណបាយបាយ